វិរិយថិតសភាថិតនិងបញ្ញាថិតបញ្ញាថិតប្រពុតនឹងកសាងយកបញ្ញាជាធំសភាថិតយកជំនឿជាធំវិរិយថិតយកដឹកជាយានជាធំនឹងសំដីប្រពុតនឹងខុសគ្នាដែរគឺមកថាហ្នឹងប្រពុតដែលយកបញ្ញាជាធំកសាងໄຂជាងប្រពុតយកសភាជាធំប្រពុត យកធានធំកសាងផ្លូវជាងប្រពុតយកវិរិយៈជាធំខុសគ្នាបើនៅក្នុងកបថាបានបញ្ជាក់ថាប្រពុតដែលលោកកសាងជាបញ្ញធិតខនគិតថាធ្វើទៀនបន្តិចធ្វើសិលបន្តិចធ្វើភាវៀនបន្តិចសំហ្នឹងណាធ្វើបន់ធ្វើកសលជាមួយយាយជាមួយតាហ្នឹងគាត់នឹងគិតថាចង់បានស្រះជាពុទ្ធ មិនចង់ទៅដល់ពៀនព្រាមព្រាមទេអត់ចង់ឲ្យអត់ប្រាថ្នាទេសម្បត្តិមនុស្សសម្បត្តិទេវតាអត់ទេគឺប្រាថ្នាយកការត្រាស់ដឹងនៃញាយធម៌ដោយព្រះអង្គឯងមានកំណត់អញ្ចឹងហើយធ្វើអីប្រុងព្រាមមិនឲ្យខុសទេយកបញ្ញានឹងជាធំហ្មងកន្លែងណាខុសមិនធ្វើទេធ្វើទៅកន្លែងត្រូវលះបង់តិចច្រើនយ៉ាងម៉េចគឺគឺយកទៅពីត្រូវហ្មងគាត់គិតក្នុងចិត្តអស់ អស់7សង្ខ័យបើសង្ខ័យអត់ដល់បន្ទាប់ពីនោះមកលោកគ្រាន់ប្រាប់គេប្រាប់ឯងថាលោកដែលកសាងសពថ្ងៃហ្នឹងចង់បានប្រាស់ជាពុទ្ធសពជាពុទ្ធមួយព្រះអង្គប្រើស៊ីពេលអស់លើប្រមាណសង្ខ័យហ្នឹងងួនណា Nguồn còn lại Hả? Nguồn Gọi là nguồn Nguồn là xong lại Hỏi đau được chưa của Phật chưa có Nguồn là xong lại nó mà thành cặp Cứ tới bầu cầu như tới ត្រូវជា20អសង្ខ័យកម្រៃប្រសានកម្ម7និង9 16 16និង4 20ហ្នឹងអាត្រូវគិតក្នុងចិត្ត7អសង្ខ័យ ហើយបញ្ចេញវិការប្រាប់គេឯងដឹងអស់9អសង្ខ័យទៀតហើយជួបនឹងប្រពុតដែលទទួលការព្យាករកម្លាំងខ្លាំង4អសង្ខ័យទៀតព្រះយើងនេះព្រះយើងនេះព្រះយើងលោកទទួលជួបប្រពុត24ម៉ោងតាំងពីបង្កមកលោកទទួលការព្យាករអំពីប្រពុតមកអស់4អសង្ខ័យកម្លាំងសែនកាប់បើបញ្ចូលទៅ20សង្ខ័យកម្លាំងសែនកាប់នឹងប្រាថ្នាបើបើប្រាថ្នាទៅនិព្វានវិញអត់បាច់ទេ លះណាស់ឲ្យតែបាយមួយចានទៅសំលេងសំកើតទៅជាពុទ្ធព្រះបាត់ហើយពុទ្ធលោកយកទៅបាត់ហើយទៅទៅទៀតប៉ុន្តែហេតុអីបានព្រះអង្គលោកលោកចង់ជួយសត្វលោកគឺថាទៅទៅទៀតមកអង្គឯងវាយកស្រួលខាងអញ្ចឹងចង់ជួយគេជួយឯងមកប្រពុទ្ធសភាថិតគុណពីរគុណពីរ40សង្ខៃកម្រៃ100កម្ម ក៏រលឹកក្នុងចិត្តអស់14សង្ខារវិស័យនេះចោលអស់18សង្ខារខណៈការកសាងខ្លាំងជាងចត់អស់8សង្ខេមសានកម្មគិតទៅ40សង្ខេមសានកម្មនឹងយកសភាជាធំជឿយកការជឿជាធំយើងតំងតំងនេះមិនទៅយកបញ្ញាទេប្រពុតមួយទៀតហៅប្រពុតមិនសមមិនសមលហឹមលហឹមលហៀងលហៀងតបត ដូចចេះធ្វើអើយស្អីក៏ធ្វើឲ្យសំសំទៅគាត់គិតក្នុងចិត្តអស់28អសង្ខ័យគោលវិចារគេដឹងអស់56អសង្ខ័យហើយមានការលះបង់ពុទ្ធជួមនៅពុទ្ធអស់16សង្ខ័យមួយសែនកម្មគិតទៅ80សង្ខ័យកម្រៃមួយសែនកម្មនឹងគាត់មកស្មារតីរហន្តតាមពុទ្ធហ្នឹងហើយពេញបារមី មួយជិះឡានឡង់ម៉ូទ័រមួយជិះកាមេរីអៀងអន់ទៅមួយជិះម៉ូតូខុសគ្នាក៏ដល់ហ្នឹងការអពុទ្ធហើយដល់សាវៈនេះសាវៈដូចចឹងដែរសាវៈចាប់មកដំណើររឿងមួយរឿងសាវៈនៃសារពៈរបស់ប្រសរិបុត្រនិងប្រមហានុគលាន ចាប់តាមសង្ឃបារមីប្រាថ្នាអញ្ចឹងតាំងអំពីព្រះពុទ្ធហកស័កជាង90កាប់ហើយសារៈតបោះមានកូនសិស្ស74000នាក់គាត់ហោះលើអាកាសត្បោះលោកទៅទៅធ្វើត្បោះໄປគាត់ចំនួនឈានចិត្តចាស់កូនសិស្សលោកសុខកសាតាយើង74000នាក់ របស់ណាក៏ចេះហោះដែរមិនខ្លែផលឡាបលើអីសុទ្ធហោះហោទាំងអស់ដល់ពុទ្ធហោះដាក់កាលឡើងក្នុងលោកត្រាស់ដឹងឡើងរំពឹងពិចារណាទៅឃើញរបស់ទាំង74000នេះមានឧបនិស្ស័យទៅសម័យប្រារហត្តផលទាំងអស់វាលែងទៅសារពះរបស់ជាអាចារ្យមួយជាង90កាប់ឆ្ងាយមក ដោយចឹងព្រះពុទ្ធជាម្ចាស់លោកទៅប្រោះប្រានសម្ដែងខុសទេសនាចាប់ឡើងកាណាកូនសត្វទាំងអស់សត្វតែប្រារហតដោយឡែកតរតៈរបស់មួយមិនបានប្រារហតគេទេព្រោះលោកសម្លឹងសាវៈឆ្វេងសាវៈស្ដាំមកសាវៈពុទ្ធខុសសាលោកទៅដែរនោះលោកថាអេអញចង់ទៅនៅផ្ទះអញចង់បាននេះទេជាសាវៈស្ដាំនេះស្រឡាញ់ស្រឡាញ់អង្គនេះអង្គត្រូវទ្រង់ខាងបញ្ញា បើអញ្ចឹងស្ដាប់ធម៌នឹងយកនិស័យហូចស្ដាប់ធម៌នឹងមិនធម្មតាទេបងព្រះជាម្ចាស់លោកគង់នោះហើយឈរបោះផ្លឹកឈរហ្នឹងអត់មានកម្រើកដៃកម្រើកជើងទេអស់ហើយហើយឈរស្ដាប់ធម៌ហ្នឹងបាំងចំអស់7យប់7ថ្ងៃអស់មកទៅនៅចង់ជាប់សមាធិនឹងខ្លាំងមែនទែនងំអស់ប៉ុន្តែអត់ទៅលោកទៀត ជាសម្រាប់រហ័តអស់នៅមួយអង្គបានសាទិត្តបទបោពុតប្រាស់ដ៏មានភាពដ៏ចម្រើនខ្ញុំប្រកាសណាមិនទាន់ទៅនិព្វានទេពួកខ្ញុំប្រកាសណាពេញចិត្តនៅអង្គសាវកស្ដាំរបស់ប្រាស់ដ៏មានភាពអញ្ចឹងទៅក្នុងអនាគតជាតិខ្ញុំប្រកាសណានឹងសំសាងសង់ទៅទេនឹងទៅបានទៅជាអត្តសាវករបស់ប្រាស់ដ៏មានភាពហើយអត្តសាវកស្ដាំ ហើយប្រពន្ធលោកឲ្យស្គឲ្យសេទៅលោកថាស្ដីប្រាថ្នារបស់នេះនឹងបានសម្រេចលោកប្រមើមើលទៅលោកថាអូជាង90កាប់ទៀតវានឹងបានជាអបសាទស្ដាំរបស់ព្រះពុទ្ធសំណាក់រដំឈ្មោះថាសរិបុត្រគិតទៅទៅឃើញខុសនេះនឹងវាសនាសាមវៈហ្នឹងបើអត់វាសនាទៅនៅពៀនតាំងវិពុទ្ធខុសសាក់ កោរតាំងវត្មាជាប់ចិត្តជាអកតាវាស្ដាំចំណាយពេលអស់ជាង90កាប់ទៀតមិនបានទេនេះនេះតណ្ហានេះតណ្ហាប៉ុន្តែតណ្ហាជួយគេទេណាតណ្ហាជួយគេទេលោកមានពួកម៉ាលោកមួយប្រមូលកលៀនហ្នឹងប្រមូលកលៀនគេបដំពីសថៃគេទៅមូលធ្វើបន់សម្លាញ់សម្លាញ់ឯងធ្វើបន់បឋាយកសាវៈឆ្វេងទៅខ្ញុំស្ដាប់ហើយ ឯនោះមានអីចាប់រៀបរោងសាធ្វើបឹង7យក7ថ្ងៃថ្ងៃឆ្លងបាត់សាយកសាវេឆ្វេបងលោកជាកកអញ្ចឹងបានហើយជាង40កាប់ទៀតអ្នកនឹងបានទៅជាប្រមុខពលិទ្ធទៅជាង90កាប់គាត់បាត់សាបានសម្រេចតែតលទៅដល់ទីបំផុតនៃទួលនីតិភារកិច្ចដែលខ្លួនចង់បានអញ្ចឹងបាននិយាយរួមមកថា សេចក្តីប្រាថ្នាតែងរសាទុកនៅសេចក្តីបំណងនៅមុននៅកុសលដែលធ្វើតាមប្រមាណតលទៅដល់កម្រិតតលទៅដល់ចំណុចសំណងធ្វើបានសម្រាប់សត្វប្រាថ្នាអស់ត្រីបត់ប្រមុខកលៀនពុទ្ធមេត្តាពុទ្ធបេតាសាវកសាវកាឧបថឧបថាយកាសិស្សសាអស់បើពុទ្ធមេត្តាប្រាថ្នាសាងអស់មួយសែនកាប់សម្រាប់បានជាប្រាក់អន្លោក តែចឹងសាសនាខ្ញុំមកបានស្ញែកប៉ុន្តែយើងសួរសំណួរមួយថា តើប្រពុតក្តីសាវកពុទ្ធសាវកាពុទ្ធឧបថៈនិងឧបថាយកម្មទាំងអស់ដែលប្រាថ្នាក្នុងព្រះដ៏មានភារួមគ្នាតើជាបាបឬក៏ជាបុត្រជាបាបឬក៏ជាបុត្រមិនមែនបាបទេជាកុសល ណាសេចក្តីប្រាថ្នាជាហេតុនាំឲ្យកុសលលោកខំប្រឹងបំពេញបុណ្យកុសលដើម្បីអាស្រ័យនឹងជួយសត្វបលោកអានោះវាបំផុតពីសពៅមួយមានអ្នកដឹងក្បាលមានអ្នកនឹងសរសៃមានអ្នកលើកក្តោបមានអ្នកបាចទឹកឲ្យដឹកមនុស្សមនុស្សអ្នកជីគេដឹងឲ្យលើជីសម្បត្តិទៅឬជាចម្លងឬទៅទេទៅប៉ុន្តែអ្នកដែលកាន់ការសពៅនឹងមហត់បន្តិចណាហត់បន្តិច ព្រោះយើងចូលចិត្តជួយគេចូលចិត្តជួយគេយ៉ាងណាមិញព្រះពុទ្ធជាម្ចាស់ព្រមទាំងសាវកសាវកាទាំងឡាយដែលលោកជួយមានទ្រព្យប្រគល់ប្រកបប្រកម្មធោមកទ្រព្យទៅកោនាកម្មនោះមកទ្រព្យទៅកសផលមកទ្រព្យទៅប្រសំណពោដំមកទ្រព្យទៅវាទ្រព្យនោះហើយដល់ព្រះអង្គសត្វអាមេត្រីក៏មានមកទ្រព្យទៅទៀតមានសាវកសាវកាអកសាវកអកសាវកាមាន ឧបថាឧបថាយកាមវាប្រធារៈធំធំអ្នកផ្សាយសាសនាតអំពីព្រះចាំមានប្រទ្រប់ប្រទ្រប់យ៉ាងហើយមិនចេះច្រឡំនេះទេទូអង្គព្រះណាក្រុមនោះទៅមកក្រុមមកក្រុមចឹងទៅសុទ្ធតែជាអ្នកជួយសត្វបលោកដូច្នេះក្នុងពេលនេះពុទ្ធបរិស័ទទាំងឡាយសកណាសិលវ័នសវតីបាសបាសការអស់យើងគួរតែខំប្រឹងបំពេញកុសល ឲ្យបានច្រើនដើម្បីបានសន្តិបនត្រាស់ព្រែដើម្បីទទួលយកនៅពធទេសនារបស់ព្រះព្រះអាមិព្រៃខាងចុងនៃកម្មហើយនិព្វានត្រូវបាន3ចំណុចពេលហ្នឹងទៅចំណុចមួយទៀតចំណុចទី1នៅក្នុងសាសនាដែលប្រពុតជាម្ចាស់លោកសម្ដែងទុកក្នុងកម្ពីវិស័យវិតោយុគសម័យឥឡូវនេះ បើសិនជាយើងចង់ទៅនិព្វានទៅបានទៅបានធ្វើម៉េចបានទៅបានព្រោះអ្នកមានផលទៀតឥឡូវនេះកាពីបត្រៃបដនៅទាំងអស់ហើយផ្លូវទាំង8ព្រះអត់យកទៅទេសមាតិភេយកឃើញទៅសមាសង្កប្បៈពេលរីទៅសមាវាចាសនៃទៅសមាកម្មន្តៈជាងារទៅសមាអាជីវៈ ចិញ្ចឹមជីវិតទៅសមាធិញាណព្យាយាមទៅសមាសតិលឹកត្រូវសមាសមាធិនឹងកចិត្តនឹងត្រូវណាយៈមានអង្គ8ព្រះអត់មានយកទៅទេទុកទាំងអស់ព្រះអង្គទុកទាំងអស់អញ្ចឹងយើងទាំងអស់គ្នាដែលកើតទាន់សាសនាប្រចិនស្រីខវិន័យនៅទាំងអស់យើងគ្រាន់តែនាំគ្នាញ៉ាំងញាក់នោះឲ្យមកកើតក្នុងចិត្តយើងបើកើតទៅសមាធិយល់ឃើញត្រូវមក ប្រេះរីត្រូវទៅនិយាយត្រូវការនេះទៅចិនជីវិតត្រូវព្យាយាមទៅលឹកត្រូវហើយធ្វើសមាធិទៅនេះទៅនិព្វានបានហើយនេះនិព្វានហ្នឹងសិក្សាបឋមវិបស្សនាមជ្ឈមវិបស្សនាដល់វិបស្សនាបឋមវិបស្សនាទៅទៅនិព្វានបានមជ្ឈមវិបស្សនាទៅទៅនិព្វានបានដល់វិបស្សនាទៅទៅនិព្វានបានអត់អត់ខកទេណាទៅនិព្វានបានអស់លោកផុតប្រាក់ធម៌នៅទេនៅទេអត់មានបាត់បង់ទេ ឲ្យតែយើងមកអន់ចិត្តឲ្យដល់ទៅទៅពៀនចិត្តនឹងមកទៅនឹងចំណុចមួយចំណុចមួយទៀតនៅពេលដែលសាសនាគ្រប់5ពាត់ដល់ហ្នឹងសមាធិភាពអំព្រះដែលនៅឋានតវតឹងឋានព្រំឋានប្រជុំនេះនៅចំពោះគឺតែដឹកមិនឆេះសម័យព្រះមានអង្គ7 ឆ្អឹងតអង្គត្រូវតែជុំគ្នាបង្កើតជាពុទ្ធនិមិត្តនៅកន្លែងព្រះអង្គត្រាស់សប្តាហ៍នៅពុទ្ធិយានៅពុទ្ធិយានៅលាពុទ្ធិយាពេលនោះក្នុងកពីបញ្ជាក់ថាដូចជាមិនឃើញមានមនុស្សដែលត្រូវបានជន់អត់7ថ្ងៃមានតែទេវតានាគក្រុតព្រំនេះពួកពួកនោះវារូបតិបវាអាចដឹងរឿងពិតបាន ហើយគេអត់ប្រមាថហើយមនុស្សប្រមាថទាំងស្រុងឡើយអត់បានដឹងអំពីពុទ្ធនិមិត្តទាំងទេប៉ុន្តែសត្វដែលត្រូវបានសម្ដែងលោកកត្រធម៌មានចំនួនជាង24អសង្ខ័យច្រើនណាស់ចឹងបែបសំឡងព្រះអង្គនិយាយតាមនឹងចូលសខិតិនឹងដឹងធ្វើមិនបានជាង24អសង្ខ័យនោះតអបប៉ុណ្ណឹងផងចឹងព្រះអង្គឯងនិយាយតាមតកាយទេវតាហើយ ហើយកើតភូមិនេះខ្លះហ្នឹងទៅដល់ពេលទៅមកធានធានត្រឡប់មកវិញមកមកទៅចូលភេទទេទៅជា20%សង្ខ័យចឹងទៅនៅពៀនឥឡូវមិនតាន់ទេខំធ្វើទៅទៅទៅជាទេវតាដល់ទៅទៅតែជាង2000ឆ្នាំហើយជាង2000ឆ្នាំប្រហែលទៅមកផ្លែតមកផ្លែតមកយើងចេះនាំយើងអង្គុយទាំងភ្លឺវ៉ាន់ដល់យូរ ឋានតាវតឹងមកយប់មួយថ្ងៃយើង100ឆ្នាំទេមកមកយប់មួយថ្ងៃគេ100ឆ្នាំយើងនេះយើងនេះ100ឆ្នាំវាបានមួយថ្ងៃទេសងក៏ថ្ងៃមួយខែ12ខែមួយឆ្នាំជាអាយុ500ឆ្នាំខាងទី2ផង500ឆ្នាំបងស្មើនឹងយើង3កោ6លានឆ្នាំ បើនៅតែជាង2000ប្រមាណទៅបើអញ្ចឹងអត់យូរទេព្រះអង្គនិយាយកើតត្រង់ធ្វើធម៌ទៅដល់ជាទេវតាប៉ុន្តែមិនប្រាថ្នាទេមិនរុញឲ្យទៅទេប៉ុណ្ណោះដឹងទៅទៅណាបើមិនទៅទៅដល់បើធ្វើធម៌ទៅកុំសឹកកុំដាក់អីជាធំអត់ស្ងួតទៅឲ្យវិញមកជាតិនឹងទៅចោះណាស្លាប់ទៅទៅកើតជាទេវតាឋានតោអត់ទាំង មកជប់ថ្ងៃ100ឆ្នាំបង20ថ្ងៃស្មើ2000មែនទេណា20ថ្ងៃទេវតាស្មើ2000ឆ្នាំយើងឲ្យយើងអូតែ24ថ្ងៃអត់ដល់មួយខែបង2000ហ្នឹងមានបា2400ជាងមានដល់មួយខែទេវតាណាអត់ដល់មួយខែផងបើអញ្ចឹងល្មមទៅបានណា នេះហ្នឹងវាចង់ទៅនៅពៀនគេនិយោបើដំណឹងហើយមិនទៅទេទៅណាទៀតដល់ជួបប្រព្រះអាមន្យទៀតអស់ហើយព្រោះអស់សាសនាព្រះហើយដល់គុំ7ថ្ងៃទៅភ្លើងភ្លើងឆេះអស់ហើយជាតិព្រះឆេះអស់ចាប់ពីហ្នឹងទៅលំបែកសាសនាលំបែកសាសនារហូតដល់មនុស្សមានអាយុ5ឆ្នាំស្ត្រីមានប្តី ចុះមកឆ្នាំរាប់ឆ្នាំមើលសាសនាក៏5000មនុស្សអាយុ50ហើយអញ្ចឹងស្លាប់ច្រើនអាយុជាង30ចាស់ហើយចិត្តជាង30ចាស់ហើយនៅពីអស់សាសនានឹងទៅអាយុ5ឆ្នាំមានប្តីហើយស្ត្រីនិយាយនិយាយជួយគិតមើលប៉ុណ្ណាចេះមានប្តីនេះណែចាស់ចាស់ថាម៉េចនៃឡើងដើមផង ទៅតូចក្មេងថ្ងៃមើល5ឆ្នាំប៉ុណ្ណាប៉ុណ្ណឹងមានតែផ្លែទេអត់វាមានតែតូចជាងនឹងផងតែមនុស្សក្តៀបមនុស្សល្អិតព្រោះសួរថារស់នៅយ៉ាងម៉េចទៅអាយុ5ឆ្នាំមានប្តីហ្នឹង10ឆ្នាំងាប់ចាស់ជារៀងងាប់ហើយ10ឆ្នាំថាដល់ហ្នឹងគឺទៅជាធម្មជាតិសុទ្ធវិញអត់មានចេះស្បាញអត់ចេះធ្វើអីក្រៅអំពីស្រាបទាំងហ្មង នឹងឡប់ទៅស្លាប់វិញហើយបើសិនយកហូបមានស្លឹកឈើហើយចុះទៅកធ្វើម៉េចឥឡូវហ្នឹងក៏រកស្គាល់ប៉ុណ្ណាដល់ជួរអីជួរមិនទៅអញ្ចឹងវិស័យខាងកសិកម្មអត់មានក្រៅពីដើរទីធម្មជាតិរុក្ខជាតិស៊ីស្លឹកឈើស៊ីមើមឈើដោយសត្វគោក្បី និយាយចាំវិស័យពាណិជ្ជកម្មអត់មានតំណែងមានកង់ណាជិះមានម៉ូតូណាជិះមានរថណាដឹកមនុស្សអាយុប៉ុណ្ណឹងហើយគោក៏ប៉ុណ្ណាទៅអញ្ចឹងវិស័យខាងពាណិជ្ជកម្មស្រោសូវដែរវិស័យខាងឧស្សាហកម្មរោងចក្រផលិតត្បាញត្មាត្បាញខ្សោធ្វើសកម្មធ្វើសលឹងធ្វើអីលែងមាន ចឹងបានថាគួរឲ្យឆ្ងល់ដល់ចឹងយន្តហោះជើងទីសងាយហ្នឹងទៅអត់ហ្នឹងបែរអត់មានទេតាមថាមិនបានចឹងមិនបានជាលោកដឹងវិញ្ញាទៅវិញអស់ថាចាំបាច់ណាទៅបំផ្លាញទេព្រះអង្គនៅក្នុងសម័យណាដែលមនុស្សអាយុខ្លីរៀនអត់ចប់ទេព្រះអង្គអ្នកធ្វើយានអវកាសមួយមួយរៀនយូរឆ្នាំណាស់បានចេះ ហើយជើមើលមនុស្សយើងអាយុចាប់ខ្លីទៅខ្លីទៅមិនទាន់ចេញស្រឡាងាប់អស់ហ่าយូរយូរទៅងាប់ដាច់ពូជនៃចេះធ្វើយូរយូរទៅដាច់ពូជបន្តបន្តទៅចប់ហើយតែអ្នកចេះដេកម៉ាហ្នឹងអត់មានផងចឹងវិលទៅប៉ុណ្ណឹងវិញហើយសួរថាបើជីវភាពរស់នៅដល់ថ្នាក់ហ្នឹងតើផ្នែកខាងសិលធម៌យ៉ាងម៉េចអត់មានទេសិលធម៌សង្គមនឹងស្រេចចប់បណ្ដោយ ដឹងណាម៉ែដឹងណាកូននេះមើលមើលឆ្កែថ្ងៃដឹងណាម៉ែវាទៅណាអត់ទេអត់ទៅប៉ះម៉ែម៉ែដឹងតែបងប៉ះឪឪទៅប៉ះកូនកូនទៅវាគ្មានដឹងឲ្យតែញីឈ្មោះធម្មជាតិវាបង្កើតមកសម្រាប់តែតម្រេកអត់តែឃើញនេះចិត្តតែទៅទៅអត់មានសិលធម៌ទេខូខៅកាប់ចាក់ច្បាំងប្រហាអ្នកមានកម្លាំងខ្លាំងសម្លាប់អ្នកអត់កម្លាំងបណ្ដាលនេះស៊ី ដូចឆ្មាដូចឆ្កែដំដំទៅទៀតដល់ពេលនោះយប់សម័យនោះគឺកើតគេហៅថាសត្វហន្តរកັບអន្តរភាន7ថ្ងៃមនុស្សក្នុងស្រុកឃើញគ្នាមកកັບចាក់បហាអ្វីក៏ទៅជាអាវុធសម្រាប់វាកោទឹកកោដីអាណាឈ្នះឈ្នះអាណាចាញ់ចាញ់មានសត្វក្រុមរត់ចូលព្រៃ ស្លាប់ឲ្យហាលរៀបស្លាប់មិនយកតាទេសម្លាប់ទេណោះពួកវាគ្មានស្អីកែវាហិង្សាពួកមនុស្សវាអត់មានហេរអត់ប្រអត់មានកម្មអត់មានសិលអត់ចឹងវាតាមកម្លាំងចិត្តអស់មានស្អីគ្រប់គ្រងចិត្តមានសិលធម៌ពីណាមកអត់ទេអញ្ចឹងបើសិលធម៌គ្មានអំពើហិង្សាមានសំណាប់ក្នុងសង្គមគ្មានសន្តិសុខក៏គ្មានដែរអត់អញ្ចឹងគឺមានតែវេទនី អាស្រ័យនៅ ក្រមដើមឈើដល់ផុតអំពី7ថ្ងៃទៅផុតទៅផុតអំពី7ថ្ងៃទៅសត្វក្នុងព្រៃយកទៅស្រុកពូវាស្ងាត់ឈឹងអីនៅស្រុកមកវាលប៉ាយកហើយងាប់អស់ហើយដល់តិចហ្នឹង ដល់ឃើញនឹងកើតធម៌មេត្តាអោបនិយមនេះកើតខុសវិញមេត្តាខុសកើតដំបូងនិយាយថាឲ្យយើងទាំងអស់នេះការកាប់ការចាក់និងការប្រហាររបស់យើងមានបានអីក្រៅអំពីវិនិស្សកម្មចឹងចាប់ពីថ្ងៃនេះទៅជាទាំងអស់គ្នាត្រូវតែអាណិតគ្នាឲ្យឈប់សម្លាប់ឈប់ប្រហារកាន់ខល្អឡើងវិញនោះសិល5កើតឡើងវិញហ្នឹង បាណាតមាទាន កាមេសរាមកតាមមកសខាមកប្រាប់យូយូយូយូទៅមនុស្សនោះអាយុឡើងណាដល់ពេលសិល5កាលឡើងមានហើយរះអត់បសិល5កាលឡើងចម្រើនកម្មដ្ឋានពិចារណាចិត្តពិចារណាធម៌ទៅអាយុឡើងដល់100ឆ្នាំបានស្លាប់ឡើងដល់1000ឡើងដល់10000រហូតដល់80000ឆ្នាំឡើងទៅវិញដល់80000ឆ្នាំឯង បានយើងជួបនឹងព្រះពុទ្ធទ្រង់ពនាមប្រព្រះអាមេត្រីដែលលោកត្រូវត្រាស់ដឹងឡើងនៅក្នុងកັບនេះខាងចុងនៃកັບអញ្ចឹងសំណឹងទៅទៅពៀនបានមួយទៀតហើយដល់ប្រព្រះអាមេត្រីបានត្រាស់មកនៅក្នុងកាពីគួរសบายដែរប៉ុន្តែមុនជួបព្រះទៅកើតទុកគួរវាលវែងណាស់ជំនន់មកដល់អំណើតនោះវាច្រើនណាស់ សបាយយ៉ាងម៉េចនៅក្នុងសម័យប្រសាមេត្រីគ្មានមន្ទីរពេទ្យទេអ្នករៀនថាអត់មានទេបងអត់មានទេព្រោះមនុស្សអត់មានជំងឺអីក្រៅអំពីអត់ពីបាយអស់កម្លាំងក្រៅអំពីចាស់ស្លាប់ឲ្យឈឺអីអត់អស់មហោបមហាត្រូវសលៃដល់ឡើងងាយងាយមានវីតាមីនគ្រប់គ្រាន់ សម្លៀកបំពាក់មនុស្សម្នីរស់នៅទៅតាមកម្លាំងបុណ្យកៅដើមកាប់ប្រឹកដើមឈើហ្នឹងសម្ញែកសម្លៀកបំពាក់គ្រឿងអភ័ក្រណៈអស់វិស័យខាងពលរដ្ឋគឺចន្លោះពីទីក្រុងមួយដល់ទីក្រុងមួយមួយមន់ហើធ្លាក់និមន្តបោះអញ្ចឹងទៅពីហ្នឹងជាយក្រុងហើទៅជួសណាដល់លបងក្រុងមួយទៀតបានន័យថាពលរដ្ឋនឹងច្រើនណាស់ ហើយខាងសិលធម៌សត្វនិច្ចសិលសត្វនិច្ចសិលអស់មនុស្សធំធំខ្ពស់ខ្ពស់អាយុវែងដល់នឹងនឹងធ្វើពហិយបណ្ណាដល់អង្គវាតាមយុគសម័យដែរដល់នោះវធំនោះពហិយក៏វធំអញ្ចឹងបាទលោកសង្ឃវធំនោះខ្ពស់ក៏វធំនឹងទៅនៅពៀនងាយមកបង តែព្រះអង្គមេស្រីលោកបួស47ខែទេ បានបញ្ញាហើយពួកលោកបន្ទីហូរ80អសង្ខែប្រសានកម្មដល់ហ្នឹងទៅទៀនបានព្រះអង្គខំប្រឹងសាងបារមីទៅដល់ព្រះអង្គបានត្រាស់ដឹងឡើងមនុស្សទៅនៅពីរាប់កោតលោកប្រមើលមើលទាំងអស់អ្នកធ្វើទៀនតាំងពីបាយមកពេលចុះតាំងពីបាយមកពេលប្រាក់មរៀលកសាំងអេនទិញជួយព្រះសាវិតិមកយកទៅអស់ពលលោកអាយុវែង បោះយកលីងគ្មានសមទេព្រួយព្រោះអត់អំពីសាសនាបចិនស័យប្រាអរិយមេត្រីទៅត្រូវភ្លើងបល័យកាប់ភ្លើងបល័យកាប់ហើយដីយើងឆេះអស់ហើយតែអាទិត្យឡើង7ឆេះខែដីទាំងអស់ភ្លើងបល័យកាប់ហើយកាប់សូន្យហ្មងទៅជាអាកាសធាតុលំហប្រទេសពិភពលោកជានេះ ចឹងនិយាយតាមមើលតាមអាត្មាសង្ឃឹមថាអត់មានណានៅមួយទេទៅទៅទៀតអស់ហើយណាមានសល់ហើយតាមវិកូនងាទៅក៏ទៅនៅទៀតដែរខ្មែរយើងនេះមើលតាមមើលទៅទៅនៅទៀតគ្មានសល់ទេនៅរិចិនកាប់ជ្រូកឯណោះបើរិចិនកាប់ជ្រូកឈប់កាប់ជ្រូកកាន់សិលក៏ទៅនៅទៀតដែរណាទៅនៅទៀតអស់ ព្រោះដល់ព្រះរាមលោកប្រមូលយកមកលោកមានសម្ញញៀនលោកក្រាលអញ្ចឹងទៅដល់កណ្ដាប់មាត់ចក្រវាលហើយសត្វណាមានស័យលោកបោកយកអស់ហើយសល់ប្រមាណទុកឲ្យព្រះជន់ក្រោយនោះព្រះតពីព្រះរាមទៅនោះមានប្រមាណអង្គទៀតនោះប៉ុន្តែមិនមែនព្រះបតគ្នាដូចព្រះសំណាក់ទៅដល់ហ្នឹងណាលើឆេះកាប់គាត់ ហើយមិនដឹងជាវិញ្ញាណអ្នកផលហ្នឹងទៅនៅពីស្អីដឹងតែទឺតាណាហ្នឹងបើឆេះទឹកឆេះដីឆេះព្រៃទឹកស្រោអស់ហើយប៉ុន្តែក្នុងគូហេតុពេកយើងមិនសម្ដែងយើងមិនចាំស្ដាប់ទេយើងគិតទៅធំតែព្រះសាមេត្រីទៅបានណាផងទៅទៅគៀនបានណាចឹងមាន3ចំណុចចំណុចទី1ទៅឥឡូវ ចាំបុណ្យទៅមានអីព្រះអង្គទៅបានតាទៅតាមណាទៅសិលសមាធិបញ្ញាម៉ោង7ម៉ោង9ម៉ោង2ម៉ោង5ម៉ោង7 9កន្លះ10ម៉ោង3កន្លះ5កន្លះហ្នឹងឯងព្រះអង្គធ្វើសមាធិហ្នឹងឯងទៅនិព្វានហ្នឹងទៅនិព្វានក្នុងសាសនានេះ អង្គអប់រំសិលបរិសុទ្ធទៅចម្រើនបានបឋមឈានទុតិយឈានតតិយឈានចតុតឈានទៅដែលឲ្យទៅក៏បានឧបចារឈានណាហើយពិចារណានិច្ចំទុក្ខំនិងអនត្តាទៅអង្គទៅអស់កិលេសទៅនិព្វានតាមរយៈបឋមបស្សនាក៏បានត្រឹមឧបចារឈានមួយទៅនិព្វានបានឯព្រះអង្គឬក៏មជ្ឈមវិបស្សនាបានត្រឹមបឋមឈានមួយពិចារណាវិបស្សនាទៅនិព្វានបានហើយឧត្តមបស្សនាទៅបានទាំងអស់ណា នឹងគឺជួយទៅបានទាំងអស់នឹងឲ្យទៅស្ម័គ្រចិត្តមុនទៅនឹងកណាជួយប្រគិនផ្លូវណាមុនទៅចោះឥឡូវយាយនិយាយក៏លំមទៅនៅពៀនដែរតាមចិត្តមើលទៅវាទុកវេទនាក្នុង ជីវិតប្រចាំថ្ងៃទាំងអស់ទាំងគ្នាទាំងសាបាសបាសកាយគួរទៅទៅពៀនអស់ចឹងយើងមានផ្លូវដើរច្រើនណាស់ គាត់ទេសនាល្ងាចនេះបញ្ជាក់អំពីផ្លូវទៅនិព្វានមានជាចំណុចដែលត្រូវទៅបានអញ្ចឹងយើងនឹងសង្ឃឹមទុកក្នុងចិត្តតែក្នុងវសានឹងព្រះអង្គបើទៅនិព្វានខ្លះឯតាឯសង្ចាប់នឹងប្រឹងបនិបត្តិក្នុងយប់ថ្ងៃកុំប្រមាណកុំថាចាំខឹបចាំងាយចាំខឹបចាំងាយកុំឲ្យចាញ់បនគេគេមកដែរ គេអង្គុយបាន10ម៉ោងឯងបាន12ម៉ោងបាន1ម៉ោងខាតចាញ់បុណ្យគេគេទៅលពៀនអស់បានសុខជើកើតទៀតមកគុំទៅលពៀនឡើងទៅឲ្យទៅបងទៅគុំទៅក្រាបស្អានឡើងទៅឲ្យទៅមកនៅទៅនាំពិបាកអីច្រើនណាគុំទៅឡើង បើសួរតកើតចាស់ឈឺស្លាប់ទៅមកទៅមកហ្នឹងបានថាអីទៅកើតឡើងមកធំឡើងទាទីទីកាយទាផឹកលៀបតាក់ក៏ឲ្យគ្រឿងអលង្ការរត់ទីទុកដាក់យយូរមានប្តីប្តីទៅមានកូនមានចៅនិយាយញ៉ក់វាគុណអីហោហែទៅប្រមូលគ្នាមកមកកភ្លុះគេហៅយេតិកានោះខ្លះ5នាក់ខ្លះ10 20នាក់ឲ្យជុំគ្នាយីវ ដល់ពេលតិចចាប់ដកម្ដងមួយម្ដងមួយក្បត់ដកម្ដងមួយក្បត់ដកម្ដងមួយក្បត់ដក្បត់ដក្បត់ដមិនមាច់ជរិយដល់ទីផុតមកជាបាច់កកម្ដងមួយម្ដងមួយក្បត់បាត់ឲ្យសល់អស់ រាងកាយនឹងក៏យកទៅមិនរួចប្រពន្ធនឹងក៏យកទៅមិនរួចប្តីនឹងក៏យកមិនរួចម៉ែអើនឹងក៏យកមិនរួចកូនចៅនឹងក៏យកមិនរួចទ្រព្យសម្បត្តិទាំងអស់គ្រឿងអលង្ការខំប្រឹងរត់នឹងក៏យកវាមិនរួចទាំងអស់ហ្នឹងទៅវិញ្ញាណទៅទេតម៉ែតម៉ោមកទៀតវិញ្ញាណចោះទៅអត់ទីពឹងវិញ្ញាណចោះទៅអត់ទីពឹងសោះ អ្វីអ្វីនៅនេះទាំងអស់ហើយទៅម្នាក់ឯងទៅសសល់កំណើតថ្មីចាំមើលកម្មទាយាទឲ្យកម្លាំងទៅខាងណាទៅខាងនោះហើយចឹងបានព្រះសម្ដែងថាមិនទៀងទេម៉ែឪនោះទៅថាទៀងថាអូម៉ែឪរាល់ជាតិអត់ទេប្រពន្ធរាល់ជាតិប្តីរាល់ជាតិកូនរាល់ជាតិនឹងតាមរំដាប់ជាតិអត់សោះអត់ទេបងប្អូនគ្រប់ជាតិនឹងអត់បានទេ បើណកាន់រកស៊ីជាមួយគ្នានឹងចង់ចង់បាន ចេះចង់បានចេះអត់ទេលុះត្រាតែចិត្តគំនិតសកម្មភាពនឹងការលះបង់ដូចគ្នាអានឹងបានទៅជាមួយគ្នាបានចិត្តគំនិតសកម្មភាពនឹងការលះបង់ចិត្តគំនិតជាបុគ្គលមិនជាប់ជំពាក់ ជាអ្នកលះលែងជាអ្នកជឿទៅលើកម្មហើយនឹងផលបរិច្ចាគទានដោយគ្មានកំណត់ផ្សេងទុកធ្វើអីធ្វើអស់វាចិត្តកំណត់សកម្មភាពបញ្ចេញស្បែងមកកាយកម្មវិចីកម្មជាអ្នកស្ថិតនៅក្នុងសិលដែលហើយហ្នឹងក៏សិល5សិល8ដែរបញ្ញាខ្ពស់មានអធិស្ស្រ័យត្រូវគ្នា ចឹងមកពុទ្ធលោកពូថាធัวកោតយុគនេះមាន4សញ្ញាសភាសញ្ញាសីលាសញ្ញាចាគាសញ្ញាបញ្ញាទៅជឿដូចគ្នាតាំងសិលដូចគ្នាហើយមានចិត្តធ្វើទានដូចគ្នាមានបញ្ញាដូចគ្នាទៅហើយទៅជាមួយគ្នាបានអាហ្នឹងប៉ុន្តែយើងងាយមានអត់ងាយទេចិត្តផ្សេងគ្នាម៉ែឪទៅប្តីប្រពន្ធគាត់មិនមែនទៅកើតជួបគ្នាទេ ម៉ែឪហើយកូននោះអត់ត្រូវគ្នាហ្មងហើយបងប្អូននោះអត់ត្រូវគ្នាទេហើយកូនហើយម៉ែឪក៏អត់ត្រូវគ្នាដែរចិត្តពេកពេកនេះអស់យល់ដឹងរៀមរៀមខ្លួនធ្វើរៀមខ្លួនមិនបានជួបគ្នាអត់ទៀតអត់ចង់ជួបអល់ជាតិលុះស្រាតែមានការលះបង់ពោះដូចគ្នាមានសកម្មភាពល្អគ្នាមានបំណងដូចគ្នានឹងតោះហ្នឹងគ្រប់ចង់គ្រប់ទៀតនៅសម័យព្រះមានតែតកូលមួយ អ្នកកលមេត្តាអ្នកកលបៃតាក៏ប្រាថ្នាជួបអ្នកគ្រប់ចិត្តដែរហើយក្នុងគ្រួសារមួយកែគ្រួសារមហាកបិនបងគ្រួសារមហាកបិន1000គ្រួសារមកជ្រុកនឹងមកកប់ជុកខ្ញុំចិត្តប៉ុនគ្នាអត់ចិត្តទុកចិត្តទុកនងពុននឹងអត់មានឈ្មោះដែរទេវតាពុននឹងឈ្មោះថាកណៈទេវតាកាលនៅជាជាលំមានគេហៅដែនបេសកាធ្វើមិននឹងវិច័យកពុទ្ធ1000អង្គ ក្នុងមួយអង្គមកគ្រួសារត្រូវទ្រង់ដូចគ្នាប៉ិនគ្នាចិត្តប៉ិនគ្នាស្លាប់ទៅតែកាយទេបុត្រនៅជុំគ្នាហៅគណៈទេបុត្រអ្នកឃើញឃើញឃើញមានគ្រួសារនឹងមួយជួបគ្នាហើយដល់ទៅពេលប្រពុតកសបៈបានប្រាស់មកកើតជុំគ្នាទៀតប្តីប្រពន្ធជុំគ្នារៀងរៀងខ្លួនហើយបានជាសម្លាញ់គ្នាប្រព័ន្ធគ្រួសារទៀតហើយចាប់កសាងសនាសនៈទៀត ជុំនេះទៀតហើយហើយសភារឿងលុយកាក់លះបង់ធម្មតាទេណាណាមានច្រើនចេញច្រើនរណាមានតិចចេញតិចទៅបរិចិត្តកំណត់ត្រូវគ្នាធ្វើបន់7ជុំ7ថ្ងៃឆ្លងហើយប្រគិនត្រៃស្ដងចពហើយអស់ពីនោះទៅទៅកើតជាទេវតាទៀតទួកណាត់ទេវតាមកជាន់ទៀតមិនដែរតែជុំនេះទៀតទៅទៅភូមិទេវតាមួយហ្នឹងសម្រាប់ពួកហ្នឹងមកក្រុមក្រុមហើយដល់មកសម័យព្រះហ្នឹងមកកើតមួយ ជាមហាកបិណ្ឌ ហើយមហេសីនាងអណោជាហើយចៅនឹងកើតជាអាមាត្យនៅជាមួយស្ដេចស៊ីសមត្ថរួមគ្នាហើយក៏ទៅនិព្វានទៅជាមួយគ្នាទាំងអស់ទៅមកគ្រប់មកគ្រុលនឹងទៅជាមួយគ្នា1000វោសានឹងឃើញជាបណ្ណាប្រែកាពីច្រើនដែរឃើញវោសាមួយផ្លែកជាងគេបានព្រះស្ដែងថាតជួបគ្នាសញ្ញសធាសញ្ញសីឡាសញ្ញចាគាសញ្ញបញ្ញាជាកម្មផលដូចគ្នា ធ្វើសេចក្តីសង្រួមដូចគ្នាមានការលះបង់រួមគ្នាហើយនឹងការយល់ដឹងដូចគ្នាមានបំណងត្រូវគ្នានឹងទៅហើយទៅឲ្យគ្រប់ជាតិហ្មងគ្រប់ចន្ទគ្រប់ជាតិទៅហើយអត់បែកអត់ឃ្លាតទេនៅមនុស្សមនុស្សជុំគ្នាទៅកើតទេវតាទេវតាជុំគ្នាបបមនុស្សមនុស្សជុំគ្នាវិលទៅវិលមកវិលទៅវិលមកដល់ដល់កំពង់បណ្ដោយដល់កំពង់និព្វាន ចឹងញាតិញោមខាងពងចាមយល់ទេបាទហ្នឹងបានយន្តការកកពីហ្នឹងកម្មជាមកដាក់ឲ្យធ្វើបន្តរស្នាខុសគ្នាតាមរយៈណាខ្លះនឹងស្មារតីប្រសូតចុះថ្ងៃនឹងប្រសូតចឹងសូមចប់តាមប៉ុណ្ណឹងអាមាវ៉ាវ៉ា កាយកតាសតិសោតវារចន្លោះដើម្បីជ្រែកព្រះអង្គអត់បានទេនេះខដែលយើងចម្រើនអាណាបាណសតិណាណាបាណសតិអ្នកដែលចម្រើនចេះអាណាបាណសតិចេះអក្សរសង្កពីចេះធៀបកម្មដ្ឋាន4ហើយចេះសម្រាប់សរីរៈទាំង9យ៉ាងហើយមានប្រដាប់ទៅដោយអង្គធានទាំង4បឋមធានទុរិយធានតរិយធានយតតធាន និកាយកតាតេបុគ្គលណាចេះកម្មដ្ឋាននេះមានរកឱកាសដើម្បីក្រេកចិត្តមិនបានអង្គថាអត់មានឆែកបានទេព្រះសមាសំពុទ្ធនៅពេលដែលព្រះអង្គលោកចេញបួសទល់គ្នានឹងបរិលកៀនសួរធម្មាតាមចាញ់ព្រះអង្គទេនឹងសូមដំណើរអំពីពុទ្ធវត្តបន្តិចព្រះសមាសំពុទ្ធមានលាតាមក្រេកព្រះអង្គរហូត នៅពេលដែលព្រះអង្គបានបើបងចេញបួអង្គចេញបួនៅពេលដែលស្រីយប់ជាមួយនឹងខណ្ឌអាមាត្យហើយនឹងសេះពេលនោះមានរាជិរិយបានមកខាងផ្លូវព្រះអង្គបានពោលថាណែប្រសិទ្ធអ្នកកំទៅណានៅនឹងហើយ7ថ្ងៃទៀតអ្នកនឹងបានទៅជាស្ដេចចក្រពត្តិត្រាសិរិយហើយ អ្នកនឹងមានសម្បត្តិចេញមកអំពីផែនដីហើយលិទ្ធិកំណត់ជាប់ទាំងអស់នឹងផុសឡើងសម្រាប់អ្នកហើយអ្នកកុំទៅបួសអី7ថ្ងៃទៀតទេអ្នកនឹងខ្លាចទៅស្ដេចកៈពេលនោះប្រសិទ្ធថតឡើងគួរជាមួយនឹងមាថាណែនេះយើងគ្មានអ្វីទេប្រតមត្តទាំងអស់នោះយើងគ្មានអ្វីទេអំណាចទាំងអស់នោះយើងគ្មានចង់បានទេអតិពលទាំងអស់នោះយើងលែងចង់បានហើយយើងត្រូវតែចេញបួស យើងត្រូវស្វែងរកធម៌ដើម្បីធ្វើឲ្យផុតនៅសេចក្តីសុខគ្រប់យ៉ាងដូច្នេះនេះឯងត្រូវចេញអំពីមុខយើងព្រោះយើងត្រូវការទៅហួសវារៀបរៀបការមកព្រះសម្មាសតថតរៀបពោលយ៉ាងនេះហើយมันអាចនៅខាងមកបានទេតែមែនព្រះអង្គមិនទាន់បានប្រាស់ជាពុទ្ធប៉ុន្តែមីអត់មានខាងមកទេអត់នៅចំពីមុខបានទេ ព្រោះព្រះអង្គមានបារមី30ពេញចក្ខុមានត្រូវតែភៀសខ្លួនចេញអំពីព្រះអង្គបើកឱកាសឲ្យព្រះអង្គធ្វើដំណើរទៅតាមសព្វទីប៉ុន្តែមានរាជរាជគ្មានអស់អាល័យអំពីប្រះសម្មាសម្ពុទ្ធយើងទេពុទ្ធបរិស័ទទាំងឡាយនៅតាមជាប់តាមរហូតតាមរហូតក្នុងសម័យមួយនៅក្នុងប្រត្រៃវណ្ដាក្នុងបណ្ដាស្មារតីបានឃើញ ពេលដែលព្រះអង្គលោកបំពេញសុបរៈពេរិយាណាឆ្លើយដល់16ឆ្នាំព្រះអង្គមានបរិវិទ្ធវិកតាគិតថាបើសិនជាអាត្មាអញធ្វើជាបរិជាវិញអាត្មាអញនឹងគ្រប់គ្រងផែនដីយ៉ាងនេះចេះយ៉ាងនេះចេះវាផ្លែតធម៌ពុតព្រះអង្គត្រូវហើយតើព្រះអង្គទ្រង់ប្រាស់វិតាដាក់ទៅទៅគ្រប់គ្រងផែនដីវិញ មានរទេមានឯងកុំកុំនិយាយអញ្ចឹងតែខាងគាត់យើងនឹងទៅទួទៅជាស្ដេចនិខមានជាខ្លួនទៅហើយមានបានធ្វើកតិកានឹងព្រះថាប្រសថតឯងគ្រាន់មើឲ្យតែគ្រាន់យកប៉ុន្តែចាប់ពីពេលបួងដល់រហូតបើសិនជាឯងចិត្តអាក្រក់ក្នុងពេលណាមានយើងក្នុងពេលនោះហើយតាមក្រែជាប់តាមរហូត តាមព្រះតាមអស់7ឆ្នាំណាតាមរហូតអត់ទៅទេតាមសលឹកមើលឲ្យទៅចន្លោះចូលឆែកមកញៀនចិត្តទៅក្រោយវិញអត់ឲ្យទៅមុខទេរហូតដល់ពេលព្រះអង្គរៀបបានត្រាំងមានរីករាយមកចាប់តាំងបងទៀតប៉ុន្តែព្រះអង្គកំចាត់បងដោយបារមីធម៌ណែលោកយកពិចារណាទៀន សិលមេខមៈបញ្ញាវិរិយៈខន្តីសច្ចៈកថាមេត្តាឧបេខាដែលលោកសាងបារមីអស់4អសង្ខ័យសម្រៃមើលផែនកាប់យ៉ាងតឹងរឹងទៅទីបំផុតព្រះអង្គមានអាវុធចិត្តផតអីតតទាំងនេះព្រះអង្គគង់លើបលាំងងារមកដល់ចូលណែប្រសិទ្ធតចោះចេញអំពីបលាំងទៅបលាំងនេះមិនមែនកើតឡើងដើម្បីប្រសិទ្ធតឯងទេដើម្បីយឺស្ដេចនៃនេះ យល់ថាទេមែនទេបលាំងនេះកើតសម្រាប់អ្នកអ្នកសាងបារមីរបស់យើងឯងអត់មានបលាំងអង្គុយទេព្រោះឯងមានបារមីដោយសារអ្វីណឯងណាណាទៅដែលហ៊ាននិយាយថាបលាំងរបស់ឯងនោះមានថាសាប្រៃយើងនេះគ្រប់តបយើងពលងោះឲ្យខាប់ដីសុទ្ធដល់កងតរបស់មាគេហៅមារសេនាទាំងទឹកទាំងដីចែកក្រេឡើងថានឹងហើយយើងជាសាប្រៃទាំងអស់ ប៉ុន្តែស័ក្តិដីនោះសិតតែគ្នាឯងទាំងអស់សិតតែក្រុមឯងពលឯងហើយបានត្រូវថាណែស័ក្តិដីណែឯងសិតមានវិញ្ញាណសិតតែគ្នាឯងទាំងអស់ចាំថាស័យរដ្ឋាគុតវិញថាស័យរដ្ឋាគុតគឺផែនដីដែលគ្មានព្រលឹងព្រោះផែនដីនេះរដ្ឋាគុតបានជួយទឹកបានកសាងនៅនយោហើយអញ្ចឹងដីនេះជាស័ក្តិរបស់រដ្ឋាគុតកម្លាំងនេះជារបស់រដ្ឋាគុតផែនដីឆ្លែកទេលោកយាយលោកតា ស្រែកអត់ដៃញ័រស្រែកស្រែកមកមានសំឡេងទទួលស្គាល់ថាបលាំងនេះពិតជារបស់ព្រះអង្គណែនព្រះអង្គបានសាងបារមីជាសំឡេងស្រីសុទ្ធបានគេគូនាងគំហ៊ីងធននេះនេះស្រីសំឡេងវាស្រែកតែនេះហើយនេះមកស្រីមកមានដល់កំណត់ប្រើយុទ្ធសាស្ត្រយុទ្ធសិលដោយវិធីផ្សេងផ្សេងដោយអំណាចនៃខ្លួនព្រះសម្ពុទ្ធលោកអង្គមធៀប លោកពិចារណាថាអោណោទេវតាទាំងឡាយរត់ចោលតថាគតអស់ហើយតើទេវតាមានលេងទេណាមិនមើលលោកធាតុរត់ចោលតថាគតអស់ហើយវាទាំងឡាយរបស់តថាគតគ្មានតថាគតមានតែបារមីទាំង10ពិចារណាទានសិលនៃកម្មៈបញ្ញាវិរិយខន្តិសច្ចៈតថាមេតបេថាមេរិយធិរិយ ក៏ចោះចាញ់ប្រសាស្ដាលើកដៃនមស្ការថ្វាយបង្គំហេថ្វាយបង្គំមកដោយសារអំណាចនៃបារមីរហូតពោលថាមកបិទព្រះអង្គព្រះអង្គជាបរិសុទ្ធដ៏ឧត្តមព្រះអង្គជាបរិសុទ្ធដ៏ខ្ពង់ខ្ពស់បរិសុទ្ធដ៏ប្រសើរនៅក្នុងលោកនេះទេវលោកព្រមលោកមេរលោកគ្មានអាណាដល់ព្រះអង្គឡើយ ដូច្នេះខ្ញុំរកណាសូមនមស្ការចំពោះព្រះអង្គសូមព្រះអង្គប្រោះប្រទានសត្វទាំងឡាយឲ្យផុតចាកទុកនេះគឺផុតខ្វែងគុំហើយក៏ពៀខ្លួនបាត់អស់ទៅបាច់នៃមេអស់សង្ឃឹមយ៉ាងខ្លាំងអស់សង្ឃឹមតែអង្គុយគូថែដីអញអស់សង្ឃឹមហើយរយៈកាល7ឆ្នាំហើយសតវស្សាតាមចាប់ចាញ់តំណាក់គោដំ ដើម្បីកុំឲ្យបានប្រះខាខៃធ្វើជាចេះធ្វើជាចោះឲ្យប្រសាស្ដាដាច់សិលប៉ុន្តែព្រះអង្គមិនព្រមដាច់សិលក៏នៅតែនៅតែបរិសុទ្ធអញ្ចឹងបើដូច្នេះណាអស់សង្ឃឹមហើយថ្ងៃនេះទៅគ្មានផ្លូវទេអត់មានផ្លូវទេអង្គុយទូដីអស់សង្ឃឹម តូនមាបីអ្នកឈ្មោះនាងរៀបទីតណ្ហាអារតីនៅពេលដែលព្រះអង្គកំពុងតែពងពិចារណាខរៀបចំខដើម្បីសម្ដែងខប្រសាទនេះ45ថ្ងៃកូនវាដើម្បីអ្នកមកស្វែងបង្គំប្របីតាបបិទ្ធប្របីតាប្របីតាក្រៀមក្រំក្នុងចិត្តរឿងអីប្រាប់កូនស្រីមកកូនហើយបីតាសម្បាចិត្តព្រួយចិត្តអំពីប្រពុតនេះ ព្រះកម្មណគោដមគាត់បានប្រាស់ហើយនៅមិនសោះទេលោកក៏ដើរទេសនាព្រះអង្គនិយាយទៅមកទៀតអស់ហើយដល់អញហើយនៅមាននឹងនៃគាត់ប្រាំនឹងគ្មានគាត់ចង់បានអីទេចង់កុំឲ្យគេទៅចោលណាឲ្យគេនៅជាមួយគេនៅជាមួយម៉ែឯងនាំនៅក្រៅគេហើយហើយដល់ពេលអញ្ចឹងទៅកូនសេរីអរទុកឲ្យខ្ញុំវិញធម្មតាបរោះព្រៃការខ្លីណា តែនឹងមកអាតែជន់ទឹម35ម្លេះផងហ៎មកអីចាំទួងគុំ3នាក់តលក់ឡំខនចាបចាញ់កែចង់មើលហើយហ្មងដល់ហមឈៀងសោកសារទៅតាមយាស្រីរូបល្អណាដើម្បីឲ្យព្រះតតែងគាត់ចិត្តនិយាយតែចង់ព្រះព្រះអង្គលោកធ្វើឲ្យ អត់មកអត់តអីគឺសន្តិភាពអីតាណាពូដប់ដែលមិនត្រូវការទៅកមុំនេះណោះបើអញ្ចឹងអញគិតធ្វើខ្លួនអញឲ្យទៅជាស្ត្រីមានផ្ទៃពោះចឹងវាប្រាប់មកឡំវិញផ្ទៃពោះឯងប៉ិនប៉ិនតែអេមកហ្មងកទីងកទីងអណាសង្ស័យកុំបបិទ្ធព្រះអង្គមកព្រះអង្គត្រូវការស្អីក្មេងៗទេព្រះអង្គអាណិតមេត្តាខ្ញុំជាមនុស្សមានផ្ទៃពោះ ប៉ុនបំរើបំរាស់យកបន់បងគង់ឈៀមអត់ងាត់ទេកត់ថៃស្រីដែលមាននាមនាមផ្ទៃពោះក៏មិនត្រូវការអញ្ចឹងយើងគិតធ្វើស្រីមានស្ត្រីកូនមួយតែបាននាំកូនមកញ៉ៃខ្លាញ់គង់សុំបំរើបាទទៀងព្រះបងធៀមទៀតអីមិនត្រូវបើអញ្ចឹងយើងធ្វើជាមនុស្សចាស់នោះចាំទៅធ្វើក្មេងឡើងវិញព្រះជាម្ចាស់ថាណែរាគីសន្ហារតីថយគ្រាន់តែលើកដៃរៀនឡើងកើនវើទៅបាត់ តែកំណាប់ចាប់អាវ៉ាលីងតែអស់ចាណាមុននឹងមកនឹងបីដាផ្ដាំព្រះណែកូនអើយកូនឯងកុំទៅលបទៅកខត់ចាំណាក់រំកំលោកំលោកំសាអ្នកណាមួយមើលឃើញសត្វណាក់ក៏ដល់ងាយនោះណានឹងច្បាស់ដូចជាសត្វក្អែកមើលឃើញថ្មខ្មៅថាជាដុំសត្វហើយយកចំពោះទៅជុល អ្នកនោះឈ្មោះថាមើងងាយសំណាក់គ្រូ10ណាដោយយកដោយយកជាប់ជីវិតថ្មដាទេអត់ទៅទេណែបីដាតាម7ឆ្នាំហើយអូកន្លែងចូលអត់ចុះទេនៅដាផ្ដាំដែរប៉ុន្តែយើងមិនតាមចង់សាកលបងមើលបើមទៅដំណាក់ចលវត្តអស់ទៅតាមអូនតែនឹងអត់ព្រមឈប់ទេមានណានឹងនិយាយមើលការមានដល់ប្រកាន់ណាអត់ព្រមឈប់ទេ រឿងសាសនាហ្នឹងគឺអញ្ចឹងហ្មងដល់ពេលព្រះអង្គប្រជុំសាវក60អង្គដើម្បីផ្សាយសាសនាសាធុជនទាំងឡាយចាប់លំញាចូលមកដល់ស្វែងគុំបបពុតព្រះអង្គដកចម្រើនសូមទ្រង់ប្រមេសាប្រោះព្រះអង្គមានយត្តកាយព្រះអង្គច្រើនហើយព្រះអង្គវន់ចូលប្រេនទានទៅកំណៃអីនៅមានហ្នឹងវាទៅជាជួយខ្វល់ព្រះមកមកណែវាការណា ហាក់ដូចជាចេះមកនិយាយលួងលងព្រះព្រះអង្គងឿយហត់អីអាណិតព្រះអង្គណាសូមព្រះអង្គឈប់ទៅសម្រាកទៅលែងដើរទេសនាទៅប្រេតនៅ